កណាចង់ទូសួរថាពីរឿងឧទ្ទិសនឹងបើសិនជាឧទ្ទិសបុណ្យកុសលនឹងជូនចំពោះដល់ញាត ដែលចែកឋានទៅតើការឧទ្ទិសនឹងបើឧទ្ទិសតែអធិដ្ឋានតែក្នុងចិត្តឧទ្ទិសតែក្នុងចិត្តហើយនឹងពោលដោយវាចាតើពីរនឹងត្រូវដូចគ្នាឬមួយក៏ថាលុះត្រាតែចេញវាចាមកទៅបានត្រឹមត្រូវហើយបើឧទ្ទិសតែក្នុងចិត្តវាជាការមិនត្រឹមត្រូវឬក៏ដូចគ្នា សមត្ថភាព អឺបើយោងទៅតាមតេរកុឌសោតការបន្លឺវាចាល្អអឺនៅ ក្នុងហ្នឹងព្រះអង្គពង្រៀនតែម្ដងថាការបើ របស់របរដែលយើងតម្កល់ក្នុងទីដ៏សមគួរហើយមានន័យថាយើងបានធ្វើជាទានហើយក៏គួរអឺឧទ្ទិសដល់ញាតិទាំងឡាយថា អ៊ីទាំងវោញាតៃណាំងហោតសុគិតាហន្តញាតយោហ្នឹងអ្វីដែលព្រះអង្គបរៀនប៉ុណ្ណឹងដើម្បីឲ្យញាតទាំងឡាយដែលមកក្នុងទីប្រជុំហ្នឹងឮហើយក៏ត្រេកអរថាយើងនឹកគាត់ព្រោះមានពេលខ្លះពួកគាត់ក៏មិនដឹងចិត្តយើងដែរអញ្ចឹងហ្នឹងហើយថាទៅពីបីម៉ាត់មកណាប៉ិនកំហូហែតប៉ែលួតពេកអស់ម៉ោងលោកឆានហើយហើយពុទ្ធបរិញ្ញាប៉ុណ្ណឹង យុទាំងវោញាតិនឹងហោតសុគតាហន្តិញាតិយោទៀតនេះចូលមានដល់ញាតិទាំងឡាយសូមញាតិទាំងឡាយរបស់ខ្ញុំជាអ្នកដល់នៅសេចក្តីសុខចុះប៉ណ្ណឹងចប់ពពុទ្ធធ្វើស្អីក៏ស្រួលកាត់ខ្លី direct free អញ្ចឹងហ្នឹងហើយហើយយើងមើលតាមថាអញ្ចឹងទៅតាមជនបទអីហ្នឹង រយរោមឯនៅវេនឹងហើយហើយយើងញាតិញោមគិតមើលគាត់លើកមកវេ ហើយដាក់ពីមុខចេះហើយស្អីចូលទៅក្នុងហ្នឹងមិនទឹកមកចូលវិញហ្នឹងមានណាផ្លាស្ទិកណាបាំងលើមកដាក់ក្បែរមាត់ចឹងអ៊ីទាំងអីមាក់យ៉ាងផុនទេអាស្នុកឆ្នាំហ្នឹង អាត្មាកាលនៅណេនទៅប៉ុនគេអឺលោកតាម្នាក់ហ្នឹងគាត់គាត់នៅថ្មិញតមួយដល់ថ្មិញមួយចឹងមាត់វាមិនស្រួចចេះហើយគាត់ស្នុកឆ្នាំចឹងហើយគាត់លើអាខាសប្រអែមមកគេហើយឆ្នាំទៅទៅតទៅ ធ្លុះក្ដុកចូលនៅក្នុង នៅក្នុងអាថាប្រអែមហ្នឹងបើ អាត្មា ថាបន្តិចអ្នកនៅស្រុកស្គាល់ភូមិនៅភូមិកំពង់យោលមិនមិនចង់ថាគ្រូសាទេហ្នឹងហើយដល់ចឹងទៅចៅកមុំគាត់ឯងឃើញពីចង្អាយអត់ហ៊ានថាអីទេអាត្មាវាសំណាងហើយវាវាធ្លាក់មកខាងចឹងទៅហើយទៅរៀនរឿងមួយរឿងអឺព្រះរហន្តលោកទៅបិណ្ឌបាតមនុស្សខ្លួនដាក់បាតអីនោះណាហើយអាជ្រុំព្រាមដៃចូលលោកវាចវាចទៅលោកឆានមកខាងនោះ បដៅចិត្តខ្លួនឯងម្ដងចឹងវាជ្រុះជ្រុះមកខាងមកឆាន់មកខាងមកប៉ុន្តែសំនាងវាអត់រាវពឹងអែមនោះដូចនំកោអីចឹងយើងយើងដឹងថាអាសញ្ញា វាវាធ្លាក់ទៅណាមើលប៉ុន្តែថាហ្នឹងមិនគ្រោះថ្នាក់ដល់អាវេដាក់ពីមុខទេអាវេដាក់ពីមុខព្រោះទឹកមាត់ដាក់រហូត អហើយបើលោកសូត្រធោច្រើនទេអាទឹកមាត់លោកហ្នឹងយើងយើងមើលអាថ្ងៃចាំងមកពេលសូត្រដូចព្រោះអញ្ចឹងហ្នឹងហើយសូត្រច្រើនគ្មានសេរីសួស្តីទេទឹកមាត់ពេញហ្នឹងហើយអញ្ចឹងបានចាស់ចាស់បរាណលោកឲ្យបាំងផ្លិតហ្នឹងណាបាំងផ្លិតហ្នឹងគឺដើម្បីការពារទឹកមាត់ហ្នឹងទៅពេលសូត្រធោមែនតែនទៅ